បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចង់បង្ហាញអំពីការដាំប្រទាលកតុយកពើងាយងាយបាទកុំភ្លេចជួយ Subscribe នៅវីដេអូនេះផងបាទបាទនេះគ្រួសារខ្ញុំគាត់បង្ហាញអំពីការដាំប្រទាលកតុយកពើងាយងាយកាលពីមុនគាត់ដាំទៅងប់ហើយនឹងរលួយឥឡូវគាត់រកវិធីឃើញឥឡូវនេះគឺគាត់ដាំងាយងាយបាទ មានបងប្អូនខ្លះគាត់ដាំនៅវិធីផ្សេងផ្សេងគ្នាបាទវិធីតាមវិធីផ្សេងផ្សេងគ្នាហើយការដាំរបស់ខ្ញុំគឺរយៈពេលចូលខ្ទង់2ឆ្នាំ3ឆ្នាំដែរការដាំប្រទាលទុយក្រពើរបស់ខ្ញុំហើយពួកខ្ញុំក៏មានបទពិសោធន៍ពីវាហើយដីដែលខ្ញុំដាក់នេះនេះគាត់ដោតដោតយកហ្មងដោតតែអញ្ចឹងណាងាយងាយបាទគាត់មិនបាច់យកដៃចាក់ផងទេដោតយកដោតយកបាទឃើញទេ បាទគាត់ផ្សំផ្សំឲ្យវានេះទៅបាទប៉ុន្តែទីងាយងាយបងប្អូនហ្នឹងហើយមើលដោតទៀតហើយអត់យកអត់យកដៃចាក់ផងហ្នឹងហើយបាទបាទបាទនេះបងប្អូននេះហ្នឹងហើយបាទគាត់កាន់រៀងគុលតិចទៅហើយគាត់ចាក់ចូលចាក់ចូលមកបាទហើយនេះគឺពួកខ្ញុំបានដាំផ្សំពីដកចេញពីអាកតូងហ្នឹង បាទពីអាថងមិញហ្នឹងយកមកដាំនៅយើងអាធំបាទនេះឃើញទេបងប្អូននេះឥឡូវល្អនេះឃើញរួមរបស់គាត់សឹងទាំងអស់បាទនេះអានេះយើងដាំបានរយៈពេល1ខែហើយបាទនេះយើងមានច្រើននេះគឺការលាយដីបាទលាយដីរបស់គាត់នេះយើងដាំអានេះអាយុកាលវាចូលពី3ខែ2ខែដែរហើយបាទនេះនេះបងប្អូននេះយើងបានច្រើនបាទ នេះយើងដាំមុនបាទហើយពេលដែលយើងបានពីអានឹងមកហើយយើងមកដាក់អានេះហើយបានយើងមកដល់វគ្គចុងក្រោយគឺយើងដាក់នៅផើងនេះបាទឃើញទេបងប្អូននេះបាទឃើញល្អល្អហើយបងប្អូននេះគឺពូជអូស្ត្រាលីបងប្អូនដែលត្រូវការពូជអាចតាក់ទងបានបាទខ្ញុំនឹងផ្ញើជូនពុកម៉ែបងប្អូនទាំងអស់ដើម្បី យកទៅដាំបាទហើយអាចយើងយកមកធ្វើជាបង្អែមធ្វើជាអីផង បាទហើយឬក៏ធ្វើជាថ្នាំការពារកាពះបាទយើងមានបញ្ហាកាពះពោះវៀនហ្នឹងពុកម៉ែបងប្អូនអាចញ៉ាំទទួលទានទឹកប្រទាលកន្ទុយក្រពើនេះបានបាទហើយបាទបងប្អូនមានចំណងកន្លែងណាមួយអាចឆាត comment នៅខាងក្រោមខ្ញុំមានពេលខ្ញុំនឹងបង្ហាញ ដល់បងប្អូនទាំងអស់គ្នានៅមេរៀនណាមួយដែលបងប្អូនចង់បានបានកុំភ្លេច Subscribe នៅវីដេអូនេះផងបានដើម្បីទទួលបាននូវវីដេអូថ្មីថ្មីអរគុណ